anh bó anh dance radio đã nói សាសនាបន្តផ្នែកចាក់ធោដែលកំពូលសម្ដែងនេះឲ្យឈ្មោះថាក្រុងរៀបណានៅក្រុងរៀបចំណែកខាងវាយរៀបមិនតាន់ចេញទេញាតិញោមវាយរៀបមិនតាន់ចេញទេណានៅក្រុងរៀបហើយចំណែកខាងអនុមានក្បាលធៀវឲ្យឈ្មោះថាគុំបកាណាគុំបកាហើយ ក្រុងរៀបកំពុងសម្ដែងអំពីការៈណាចំណែកផ្លៃរៀបមិនដល់បានចេញទេណាសម្ដែងអំពីហនុមាន ពុទ្ធបរិស័ទយើងទៅថ្ងៃនេះព្រាបដូចជាប្រលឹងនៃជាតិរបស់យើងទំនៀមទម្លាប់វប្បធម៌គេមរតកដែលពុបការីចរគឺពុបបុរសពុបនារីដែលបានឆ្លីកាយថ្វាយជីវិតចំពោះសាសនានិងជាតិឥឡូវគាត់បានបន្សល់នៅគេមរតកយ៉ាងច្រើនសម្រាប់ទុកជាសម្គាល់នៅសញ្ជាតិខ្មែររបស់យើងហើយក្នុងនេះដូចជាបតាយមិញថាក្រុងរៀបនេះដែរណា Thank you.